ហៅឡូសួស្តីស្វាគមន៍ទៅកាន់អ្នកនរគ្នាស្វាគមន៍មកកាន់វីដេអូ highlight មកខ្ញុំវីដេអូនេះគឺពីយូរដែរហើយប៉ុន្តែគាត់ថាឥឡូវខ្ញុំយកមកបង្ហាញវិញបាទពីមុនយើងលេងទឹកដៃខាបាទខាយើងលេងរះតែម្ដងបាទខាតែម្ដងទេប៉ុន្តែដល់ពេលហ្នឹងគឺ Free Fire គឺយើងស្រួលលេង ទេ យើងចូលលេងភ្លាមភ្លាមបានភ្លាមភ្លាម អញ្ចឹងខ្ញុំសូមនិយាយពីមុនបន្តិចអ្នកនរគ្នាអញ្ចឹងវីដេអូនេះគឺវារៀងយូរបន្តិចហើយយើងកុំច្រឡំអីអញ្ចឹងអ្នកនរគ្នាកុំភ្លេចធ្វើការជួយ share ជួយ follow ខ្ញុំម្នាក់មួយផងកន្លែងនេះគឺខ្ញុំនៅម្នាក់ឯងបាទគ្នាខ្ញុំគឺគាត់ឈប់លេងហើយខ្ញុំលេងមួយបង VD ពេលហ្នឹងអឺរួចហើយខ្ញុំក៏នៅម្នាក់ឯងអញ្ចឹងខ្ញុំក៏បាញ់ខាជាមួយនឹង style រອບអ្នកនរគ្នាមិនមែន hack ទេណាអឺក្បាច់ហ្នឹងគឺខ្ញុំរៀនតាមបង KH ដែរ អញ្ចឹងកន្លែងនេះខ្ញុំត្រូវរះមួយហើយខ្ញុំស៊ីមក6 kill ហើយអ្នកគ្នាកន្លែងហ្នឹងគឺខ្ញុំត្រូវបានប៊ូយ៉ាទៀតអញ្ចឹងកន្លែងនេះគឺខ្ញុំនៅការ៉ាសូនអញ្ចឹងខ្ញុំចាំរះយកតែម្ដងបាទ enemy មកគឺស្លាប់ពេញអញ្ចឹងហ្មងខាពីមុនសាហាវអ្នកគ្នាខាពីមុនគឺស្រូបយកហ្មងហើយមិនមែនមាន3ចាំដូចលើទេខាពីមុនគឺអូតូហ្មងមិនមែនលើបែកងាងទេអូបាទកន្លែងនេះខ្ញុំឃើញនៅកន្លែងស្ពានហើយខ្ញុំឡើងមកខ្ញុំរះយកតែម្ដងបាទ 1បាទមកកប់ knock តែម្ដងបាទអ្នកមើលឡើង15នាក់បាទដឹង report ខ្ញុំមិនខ្លះទេមើលទៅផ្លែនេះបោកតកក់មួយជំរះមួយផ្លែនេះស៊ីបាន9 kill បាទខាថ្ងៃនេះញាប់បានប្រើ snap ទេយើងខាទាំងអស់ព្រោះ enemy សូនដេញអ្នកអរគ្នាទៅពេលសូនដេញមកឈាមកាន់តែស្រក់អញ្ចឹងតែ2 3ខាដឹង knock ហើយកន្លែងនេះ 1 2 1 2 knock បាត់ហើយបើករុនដូមួយកន្លែងហ្នឹងរុនដូមុនអេមណារុនដូមុនបាញ់ពីរុនដូក៏បានដែរ knock បាត់ហើយកន្លែងនេះនៅសមមួយស្មើព្រួយនៅសមអាធីមហ្នឹងមិញកន្លែងហ្នឹងខ្ញុំត្រូវបានបូជាអ្នកនរគ្នាអញ្ចឹងអរគុណច្រើនវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេហើយអ្នកនរគ្នាកុំភ្លេចធ្វើការជួយ follow share ហើយអឺជួយ follow ខ្ញុំបានច្រើនច្រើនផងអ្នកនរគ្នាណាហើយជួយ share ផងហើយកុំភ្លេចចូលមើលខ្ញុំ live ឲ្យមាន view ខ្លះផងអ្នកនរគ្នាណាបាយបាយ អរគុណច្រើនវីដេអូយើងសូមអឺចប់ធំនឹងហើយពួកឯងខ្ញុំឈ្នះហើយកន្លែងហ្នឹងកន្លែងនេះខ្ញុំត្រូវឈ្នះបាត់ហើយអូខេនេះយើងបាយបាយ